និយាយគេហ្នឹងខ្ញុំអត់យល់ទេនេះអញម៉ែសុំទោសណាកូន គឺកំហុសដែលម៉ែសាងទៅធ្វើឲ្យកម្មពីទាំងអស់នោះធ្លាក់មកលើពួកឯងម៉ែចង់និយាយពីអីណាម៉ែមាននឹងអីម៉ែម៉ែគ្របសាងបាបកម្ម កាលពី18ឆ្នាំមុនណាកូន សេកូនមានសត្វល្អអញ្ចឹងហើយអូនឯងទៅបានមកពីណាចាស់បងសត្វកនេះជាគេខ្មោចម្ដាយខ្ញុំមុននឹងគាត់ស្លាប់គាត់ឲ្យខ្ញុំរក្សាវាឲ្យបានល្អតែពេលនេះខ្ញុំតល់ទៅយកមកបង្ចាំបងសិនគ្រាន់បានទិញអង្គហូបកូនកូនខ្ញុំអត់បាយពីមួយថ្ងៃហើយខ្ញុំទ្រាំឃើញគេយំមិនបានទេបងថាយល់ល្អអូនឯងកំពុងអត់តអញ្ចឹងលក់ខ្សែកមាននេះឲ្យមកបងមក បងនឹងគិតខាងឆេងមានបដូរខាងដតីទៀតណាអត់ទេបងខ្ញុំមិនលក់គេគ្រួសារទេបងចាំប្តីខ្ញុំមកពីភ្នំពេញវិញខ្ញុំមកយកពីបងវិញណាអញ្ចឹងក៏បានដែរណានេះបងមិនបខំឯងទេឯងដាក់ប្រចាំសកលនេះនៅនឹងបងសិនក៏បានដែរពេលដែលប្តីឯងមកពីភ្នំពេញវិញណាឯងក៏យកបលួសមកហើយបើសិនជាបងការយើងពីរបីថ្ងៃណា ឯងជួយប្រាប់បងមុនផងព្រោះបងនេះស្រួលបោកការចាស់បងនេះលុយ50000ចាស់អរគុណបងលុយ50000នេះណាមួយខែបងគិតការពីឯងតែ5000ចាស់អរគុណហើយបងហើយបើខ្វះខាតអីចាំមករកបងណាចា៎ អូនខេមនេះក្រែងអូនឯងនេះនិយាយប្រាប់បង ថាពេលដែលប្តីមកពីពេញវិញណានឹងយកលុយមកឲ្យបងហ៎ហើយចៃណាលុយការក៏អត់ដើមក៏អត់ហើយមកប្រុងយកសាច់កទៅវិញទៀតនេះគិតអីហ្នឹងហ៎បងឲ្យតែឯងមិនបានទេបងឲ្យខ្ញុំសុំសាយកវិញមកពេលដែលខ្ញុំទៅលក់បានណាខ្ញុំនឹងសងបងទាំងដើមទាំងចុងវិញជួយមិនបានទេអារឿងសន្យាបែបនេះមិនមែនលើកទី1ណា ជួបច្រើនលើកច្រើនសាយ បងអាណិតដល់ពួកខ្ញុំផងប្រពន្ធខ្ញុំចិត្តគ្រប់ខែសម្រាប់កូនហើយពួកខ្ញុំគ្មានលុយគ្មានកាក់ទេចឹងហើយបែរប្រាប់ថាប្រពន្ធខ្ញុំមិនអាចសម្រាប់កូននៅផ្ទះបានទេហើយគាត់មានជំងឺនៅខ្លួនច្រើនទៀតបងបងធ្លាប់និយាយថាបងចង់ទិញខ្សែកនេះបងជួយទិញពួកខ្ញុំទៅហើយកាត់កង់លុយដែលខ្ញុំជពាក់បងតែម្ដងទៅអរទេពីមុនផ្សេងឥឡូវផ្សេង លោតបងទិញខ្សែកពីអូនឯងទៅបងខាតទៅគិតមិនទៅព្រោះហាងឆេងមីឥឡូវវាឡើងចុះអត់ទៀងព្រមឥឡូវគិតចេះចុះណាបងទទួលទិញពីប្អូនឯងទាំងពីរតែតម្លៃត្រូវតែថោកជាងទីផ្សារពាក់កណ្ដាលប្អូនទាំងពីរឯងគិតមិនដែរហ៎អត់បានទេបងព្រោះអីសុំបងឲ្យតម្លៃហាងឆេងដូចដើមវិញមកណាមួយពួកខ្ញុំជួលលម្អផង ថ្លៃឈ្នួលពេទ្យផងពួកខ្ញុំគ្មានលុយមួយគ្រាប់ទេមិនដឹងទេយើងថាមិនបានគឺមិនបានហីនេះឯងលក់បានក៏លក់លក់មិនបានក៏ហីទៅខ្សែកនេះຕົកនៅហ្នឹងហីហើយចាំយើងនេះបោកការប្រាក់បន្ថែមទៀតយ៉ាងម៉េចដែរឥឡូវជិះចេះណាខ្ញុំទុកប្រពន្ធខ្ញុំនៅនឹងសិនហើយខ្ញុំទៅលុកខ្សែកពេលដែលលុកបានហើយខ្ញុំនឹងសងអ្នកបងភ្លាម និយាយចេះស្ដាប់គ្នាតែឆាប់ចេញពីផ្ទះយើងទៅហើយលុយខ្សែកនេះបើ3ខែទៀតមិនយកមកបងយើងទាំងការទាំងដើមទេខ្សែកមួយនេះនឹងខ្លាយទៅជារបស់យើងហើយយល់អត់ឆាប់ចេញទៅមិនបងការឲ្យហើយចង់យកខ្សែកទៅទៀតអីក៏ឆ្លាតតែឯងម៉េះ បងសុំវងប្រពន្ធខ្ញុំជិះពោះនៅផ្ទះហើយយាយម៉បគាត់អត់ហ៊ានបកើតទេខ្ញុំទៅជូនប្រពន្ធខ្ញុំទៅពេទ្យទៀតឥឡូវជិះចុះខ្ញុំសុកចិត្តលោកខ្សែកដើម្បីយកលុយជូនប្រពន្ធខ្ញុំទៅពេទ្យអឺអញ្ចឹងក៏បានដែរណាចាំបងទិញខ្សែកនោះចុះតែថាបងសុំជពាក់ប្អូនអញ2ថ្ងៃសិនពួកបកមានលុយនៅក្នុងខ្លួនទេលុយក្នុងកាបូបនេះបងទុកទៅប្រដាក់ទុនជាមួយគេអ្នកនៅពេញឯណោះ អត់បានទេបងព្រោះអីប្រពន្ធខ្ញុំនៅពេទ្យចាំ2ថ្ងៃទៀតអត់បានទេហើយអូនឯងព្រមអីបងធ្វើមិនខ្មិចហ៎បងប្រាប់ឲ្យតាឋានលុយក្នុងកាបូបនេះបងទុកទៅប្រដាក់តូនជាមួយគេនៅពេញណោះបងរកស៊ីជាមួយគេដំបូងណាឲ្យបងខ្វះគេមិនកាច់គេកំពុងអាចាំនៅសាណោះឥឡូវបងឲ្យខ្សែកខ្ញុំសិនមកខ្ញុំយកទៅលក់ពេលដែលបានលក់ហើយខ្ញុំនឹងដកប្រាក់សងបងវិញគ្មានពេលទៅយកខ្សែកឲ្យប្រូនឯងទេប្អូនខ្សែកទៅទុកក្នុងថឹកនៅទេណោះ ឥឡូវចេះចាបងឲ្យអាណែង2000ចាក់សាំងម៉ូតូយកប្រពន្ធទៅប៉ែតទៅបាច់តែជិះមកលមកជិះស្អីនាំអស់លុយច្រើនទេណាហេបញ្ញាទៅតែប្រពន្ធខ្ញុំជិះម៉ូតូអត់កើតទេបងប្រពន្ធខ្ញុំពោះធំហើយណាមួយខ្ញុំខ្លាចបែកកង់តាមផ្លូវទៀតអូយអូនតែច្រើនណាស់ឲ្យលុយមកវិញណាបើខ្ចីទេមិនបាច់ខ្ចីទេដោះស្រាយខ្លួនឯងទៅបញ្ញាបបងបង ក្តី100000ខានបងការឲ្យយើង2ខែ100000ការ2ខែ20000នាងនីតា50000អូចំណែកអាជួននឹងនាងខែម50000ខានបងការឲ្យយើង5ខែ5ខែ នាងខែមួយនាងខែមនេះឯងមិនបងការឲ្យយើងតែ2ខែទៀតណាខ្សែកនេះនឹងខ្លាយទៅជាកម្មសិទ្ធិរបស់យើងជាមិនខានទេហៅឡូហៅឡូឡូអាំគូអាំគូសូមជម្រាបជូនបងប្អូនញាតិមិត្តនៅក្នុងភូមិទាំងអស់គ្នាណាហើយសលេងស្អីនោះហ៎ពីណាគេកាត់ថៃនោះ ហើយនឹងទីទៀតណាសូមបញ្ជាក់ថាចៅជួននិងចៅខែនឹងរួមទាំងកូនក្នុងផ្ទៃនឹងបានធ្វើមរណការទៅលោកខាងមុខហើយប្រហែលជា2ម៉ោងមុននេះដោយសារតែជួគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវនឹងទៀតគឺពេលដែលចៅជួនកំពុងអត់ដប់ប្រពន្ធទៅសម្រាប់កូននៅឯទីពេលខែនោះហើយម៉ូតូរបស់បានបាយកង់ចូលចូលក្នុងឡានដឹកស្រូវនោះ ឥឡូវនេះគ្រួសារសាច់ញាតិនៃសពហ្នឹងកំពុងធ្វើដំណើរទៅយកសាកសពចៅទាំងពីររួមទាំងកូនក្នុងផ្ទៃហ្នឹងមកធ្វើបន់តាមប្រពៃណី ជិះចេះណាខ្ញុំទុកប្រពន្ធខ្ញុំនៅម្លងសិនហើយខ្ញុំទៅលុកខ្សែកពេលដែលលុកបានហើយខ្ញុំនឹងសងអ្នកបងភ្លាមហុយហើយនេះក៏សាំមិនហ่ะមិនក៏និយាយដដែលដដែលអញ្ចឹងប្រាប់ឲ្យតាថាមិនបានទេមិនបានទេនេះនិយាយមិនចេះស្ដាប់គ្នាហ៎តាឆាប់ចេញពីផ្ទះយើង ជូនលុយមកយាយកូនហើយចាំស្ដាប់មកយាយឲ្យពោកូនណាអូយចៅយាយនេះឆ្លាតម៉េះហឹមចេះជូនលុយមកយាយអ្នកនឹង NCH យើងតែមួយមកគ្មាន Nescafe Blend and Brew ពេលប្រាប់របស់ខ្ញុំមិនរលូនទេ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 ក៏អង្គមាន ADM ដើម្បីភាពឆ្លាតវៃរបស់កូនអ្នកពេលទៅរៀនអ៊ីណាជួយបញ្ជានៅការវិវត្តទៅរកភាព ចាស់និងទប់ស្កាត់នៅភាពជ្រីជ្រួញដាច់ឈ្មោះ selected គុណតម្លៃនៃ ភាព សម្រិតសម្រាំងម៉ាក់យាយជូនពរឲ្យចៅនិងក្រុមគ្រួសារនេះដែល មានសទ្ធាជ្រះថ្លាយកលុយមកជូនយាយខែបុណ្យខែទៀន ណាយាយជូនពរឲ្យចៅ មាន សុខភាពល្អឲ្យគ្រួសារនេះមានសុភមង្គលជាពិសេសម៉ាក់យាយជូនពរចៅណែតម៉ាក់យាយនេះឲ្យរៀនពូកែជាប់លេខ1រាល់រាល់ខែណាចៅណាចាធ្វើឧស្សាហ៍ទៅមិនឡើងមិនលើមកចៅមកម៉ាក់អឺដោយសារតែខ្ញុំហើយនឹងបងសិតតែរវល់ដូចគ្នាអញ្ចឹងបច្ច័យនេះ ម៉ាក់ចាត់ចែងតាមការគួរចុះណាម៉ាក់ណាដោយសារតែម៉ែឃើញស្រាប់ហើយសិតតែរវល់អញ្ចឹងចាំមើលបងទៀនលើក្រោយចាំញោមឲ្យនឹងបង ទៅជាមួយនឹងម៉ាក់បានណាមើលទៅបនសាលាឆ្នាំនេះហាម៉ាក់យាយទៅតែឯងទៀតឯងចៅអើយបើម៉ាក់ប៉ាចៅនេះរវល់រហូតអញ្ចឹងហើយណាមួយយាយមិនហ៊ានយកចៅណែតទៅតាមទេចៅណែតលពឹសអញ្ចឹងខ្លាចរវល់លេងបាត់ចៅទៅគិតអត់ទេហើយបើនិយាយពីអាប្រុសពៅនេះនេះ ហក់តែទូរស័ព្ទឲ្យជូនម៉ែទៅបនថ្ងៃមុននេះមុខទៅយាយស្អុយប៉ែនតាំងរងគិតតែចន់ទូរស័ព្ទវក់អើយវក់មួយថ្ងៃមួយថ្ងៃអត់គិតរៀនគិតសោតសោះខូចណាស់ម៉ែម៉ែកុំខ្វល់ច្រើនពេកម៉ែទៅធ្វើបនហើយបញ្ញាប់មកវិញមករឿងបនទៀនកូនកូនមិនចំណាយទេឲ្យតែម៉ែចែកឲ្យស្មើស្មើគ្នាទៅទោះបីជាម៉ែបានបនលើគេក៏ពួកខ្ញុំ មិនចំណែនម៉ែដែរអារឿងចែកប៉ុនហ្នឹងណាគឺម៉ែចែកឲ្យហើយតែម៉ែចង់សបាយតែធ្វើប៉ុនជុំគ្នាអញ្ចឹងទៅណាឲ្យមាននិស័យបន្តជាប់សាច់ឈាមគ្នាទៅជាតិក្រោយទៀតហើយណាមួយញាតមិត្តគេតែងតែសួរនាំពីម៉ែសួរថាកូនចៅនេះអាម៉េចហើយប្រពន្ធប៉ុណ្ណាអស់ហើយហើយម៉ែពិបាកទៅឆ្លោយប្រាប់គេទៀតហ្នឹងណាកូនចាម៉ែអាបើអត់មាត់អត់កសិនណោះគាត់តែចុចទូរស័ព្ទបងមកលេងនេះ ចេះថាម៉ាក់ខ្ញុំមើលមានប្រឡងអ្នកគេនិយាយពីទ្រឹស្ដីបត់អ៊ូស្មានស៊ីនីតិចម៉ែចង់ស្ដាប់ទេខ្ញុំចាយស្ដាប់ដឹងម៉ែចង់ស្ដាប់ចង់អីទេឲ្យតែខំរៀនបិទប្រកបណែណែណែប្រយ័ត្នចាត់តែលេងអាស្អីគេអីអាណាអីកូនអីຕົកຕົកខ្វះក្បុកស្អីគេនោះហ៎ម៉ៃហៅកង់បីជីមែនម៉ៃគេមិនហៅតុកតុកទេតែខ្ញុំគេហៅថា TikTok Facebook យល់បានពីអ្នកហ្នឹងឯងកូនអើយ មួយថ្ងៃមួយថ្ងៃនិយាយពីថាញោះឲ្យតម៉ែខឹងម៉ែទៅធ្វើបន់រាល់ថ្ងៃនឹងកពុបបន់តាមផ្លូវដោយសារអាពីគ្រឿងនឹងតាម៉ែម៉ែទៅថាឲ្យអពើទៅម៉ែអពើគេចិត្តប្រឡងហើយគេដឹងខ្លួនគេហើយសំខាន់នេះម៉ែធៀមតែកដោតាគេប្រឡងជាប់ទៅជប់លៀងឲ្យគេទៅបានហើយម៉ែមានណាម៉ែពើគេហ៊ានបកាយសឹងអីហ្នឹងណាម៉ែធ្វើដូចអត់ដឹងណែអពើអាម៉ែប្រាប់ឲ្យហើយណា ប្រឡងបាក់ដប់ឆ្នាំនឹងខំប្រឹងរៀនណាកូនប្រយ័ត្នតែប្រឡងធ្លាក់អ្នកអញឲ្យការប្រពន្ធណាអើយកូនស្មាតូស្មាតូម៉ែអើយណាកុំខឹងតែជួលជួលប្រហែលខឹងហ្នឹងណាអាបើប៉ិនលួងណាណោះបាទកូនកូនចង់ទៅផ្ទះវិញអូអូចៅនេះម៉ាក់យាយផ្លិចចៅអូយយាយថាចង់ឲ្យចៅឯងយូរហើយប៉ុន្តែផ្លិចអីឆឹងម៉ាក់ គិតតែនាំយាយណែចៅឯងមើលមើលណែរបស់យាយចង់ឲ្យចៅឯងចៅឯងស្រឡាញ់អត់កូនអូយមើលណែស្អាតអីចៃកូនណែកូនឃើញអត់ប៉ាឲ្យកូនជូនលុយមកយាយតែ40ម៉ឺនទេប៉ុន្តែកូនមកវិញខ្សែកតម្លៃរាប់លានបើវានិយាយឲ្យម៉ែណែខ្សែកនឹងណា ម៉ែចង់បកគលឲ្យចៅណៃមានយូរវាយទោះបីជាឯងនេះមិនជូនលុយយើងក៏យើងបកគលឲ្យចៅយើងដែរគុណណែឆាប់អរគុណម៉ែយាយអើគុណអរគុណម៉ែយាយមកម៉ែយាយពាក់ឲ្យចៅណាអូយចៅពាក់ស្អាតដល់ហើយមកស្អាតណាស់ម៉ែមកដូចជាមកពីដើមអញ្ចឹងនឹងហើយកូននេះខ្សែកនេះម៉ែទៅរកឃើញថ្មីថ្មោងដែរទេម៉ែក៏ភ្លេច មិនដឹងថាការនោះបានមកពីណាតែម៉ែចង់យកខ្សែកនឹងឲ្យចៅយូរហើយម៉ែចេះតែភ្លេចម៉ែមកមុខអពៅសង្ស័យចំណានក្មួយមកទៅបងថាមែនមែនពេញកំឡោះធ្វើដូចក្មេងម៉ែបនកាលហ្នឹងម៉ែម៉ែឆ្ងល់ណាកូនវុតបនណាថ្ងៃ2រោច េតុអីក៏ឆ្លងដល់ថ្ងៃ5រោចអីក៏ច្រើនថ្ងៃម៉េះសង្ស័យតែគេវាយច្រឡំតែដឹងខ្លួនឯងមើលមើលនេះឃើញទេបាទតាម៉ែសម្រាប់មើលណាហើយសុំធ្វើអីទៀតអីអាប៉ៅយកទិញសភៅរៀនហ្នឹងណាទិញសភៅរៀនទៀតណាក្រែងដើមឆ្នាំហ្នឹងខ្លួនឯងយកលុយម៉ែទៅទិញអីតាហីអូយខ្ញុំយកទិញសភៅកំណែឲ្យមួយវិញ្ញាសាទុកប្រឡងចិត្តដងថ្ងៃណាហើយទៅអង្គការទៅជាមួយណាគេហ៎ អូខ្ញុំរកឡើងទៅទីរោងខេត្តជីទិញពូម៉ាក់ខ្ញុំហ្នឹងអូយទៅជាមួយពូម៉ាក់ខ្លួនឯងម៉ែមិនឲ្យទៅទេពួកហ្នឹងម៉ែស្គាល់ហើយពួកទីរួមខេត្តហ្នឹងគិតតែដើរលេងគ្មានតែចូលរៀនគ្មានតែអីទេម៉ែឃើញប្រហោះម៉ូតូប្រហោះអីម៉ែចេះថាគេមិនខ្ញុំល្អចង់ងំខ្ញុំណាអញ្ចឹងមិនជឿម៉ែដើរសុខសុខភូមិហ្នឹងណាគេមិនដឹងខ្ញុំល្អថាអត់ទេម៉ែមិនជឿពួកហ្នឹងទេ មិនជឿពួកទីរួមខេត្តនឹងយកលុយទៅទិញសភៅទិញអីទេគិតថាទៅដើរលេងនេះអឺ100,000មកខ្ញុំទិញសភៅសោះមួយខ្ញុំទៅដើរលេងម៉ែនិយាយចុះសារអាទិត្យនេះខ្ញុំត្រូវឡើងទៅខេត្តតើមិនមកឲ្យអូនទៅមួយខ្ញុំក៏បានដែរតែខ្ញុំជួយវាទៅទិញសភៅអឺអញ្ចឹងក៏បានដែរណែបើខ្លួនឯងទៅមួយអាវុធម៉ែឲ្យទៅទៅជាមួយបងហ្មងតាកូននិយាយចុះនិយាយឡើងខ្ញុំអត់ដែរហើយចុះលុយម៉ែឲ្យទៅបងខ្លួនឯងកាន់តា កូនឯងជិះឡានជាមួយបងកូនឯងទៅដល់ហើយយកលុយបងទៅទិញទៅចឹងក៏បានដែរងងក់ច្រើនណាស់ហែងទៅមើលដាណេស្លមហូបឆ្អិននៅសង្ស័យដាណេគេធ្វើមហូបឆ្អិននេះណាកូនប្រហែលឆ្អិនហើយម៉ែឈ្ងុយហើយម៉ែទៅរកទៅផ្សារបាយម៉ែតោះកូនទៅបាយជុំគ្នាតោះបាយម៉ែតោះចៅឯងឆាប់ឲ្យផ្លែឈើទៅពូទៅចៅអឺ ខែឲ្យលុយនេះទៅពូចៅអរគុណនាងដែលបងឲ្យចៅបើយាយនេះអីក៏បកកាយម៉ែគូឲ្យស្រឡាញ់ហើយចេះធ្វើអំពើល្អតាំងពីក្មេងទៀតណោះហើយចៅឯងមានអារម្មណ៍សុបាយចិត្តអត់ពេលដែលបានធ្វើបន់អញ្ចឹងសុបាយម៉ាក់យាយនេះចៅឯងបានធ្វើបន់ជំនួសប៉ាម៉ាក់ឯងណាហើយចៅឯងចង់ប្រាថ្នាអីគេក៏ប្រាថ្នាទៅ ចៅសុំឲ្យពូនិងប៉ាត្រឡប់មកវិញហឹមឲ្យពូហើយនិងប៉ាត្រឡប់មកវិញអូចៅឯងចង់មានន័យថាឲ្យពូបើហើយនិងប៉ានេះត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពសុខសប្បាយតាមផ្លូវហើយបាននំចំណីឆ្ងាញ់ឆ្ងាញ់មកផ្ញើចៅឯងមែនអត់ចាអូហើយឥឡូវចៅឯងប្រាថ្នាតាមយាយណាចាំយាយប្រាប់ខ្ញុំឈ្មោះណែតខ្ញុំឈ្មោះណែតសូមបងប្រាថ្នាឲ្យ មាននឹងធំអីរឿងអីកូនបងវត្តបងវត្តគូថ្នាក់ចរាចរណ៍នឹងអត់ទៅឥឡូវអត់ដឹងមិនម៉ែឡានឡានប៉ែតឡានប៉ែតទៅយកទៅយកគាត់ទៅទីរំខានវិញហើយម៉ែអត់ទេនេះអពៅនឹងអាវត្តគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងឯងកូននេះកូនឯងទៅដឹងមកពីណាពលីខមកខ្ញុំមុនហ្នឹងម៉ែ លេចឆ្នាំម៉ាក់នាងបុនមកយាយបងឯងនេះម៉ាក់ខលទៅ4 5ដងហើយខលចូលដៃប៉ុន្តែអត់មានអ្នកចិត្តទទួលសោះម៉ាក់ខលទៅក៏ម្ដងទៀតមើលចាំម៉ាក់ខលទៅ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 ស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលូអង្គមៀ ADM ដើម្បីភាពឆ្លាតវៃរបស់កូនអ្នកពេលទៅរៀនអ៊ីណាជួយបញ្ជានៅការវិវត្តទៅរកភាពចាស់និងទប់ស្កាត់នៅភាពជ្រីជ្រួញដាច់ឈ្មោះ Selected គុណតម្លៃនៃភាពសម្រិតសម្រាំង អត់មានអ្នកទទួលទេណាកូនម៉ាបានហើយមិនបានជីកូនមកពីនេះហើយចង់រវល់ហ៎ក្រត់អីម៉ាក់យុគមិញគាត់ភាសាបបបានច្រើនដែរហើយប៉ែតគេឲ្យនៅពិនិត្យមើលឆ្អឹងជើងមកគាត់សិនណាម៉ាក់មុននឹងគេសម្រេចចិត្តថាគេវះឬក៏អត់តែបើសិនជាគេវះ គេថាការឈាមពីកផ្លោកក៏មកឈាមហ៎នេះបោម៉ែទៅណាពីផ្លោកក៏បានដែរយកម៉ែទៅបូមទៅអត់ទេម៉ាគេអត់ទាន់សម្រេចចិត្តថាវះឬក៏អត់ទេប៉ែតគេនៅបណ្ឌិតមើលសិនណាម៉ាហើយកូនម៉ានេះគ្រាន់តែមកយកលុយសម្រាប់បោះឡាយប៉ែតឲ្យមកវត្តទេហើយមកយកកៅអៅសម្រាប់ផ្លាប់ដលមកវត្តទៅម៉ាហើយចោះរឿងលុយនេះកូនអញមានគ្រប់ឲ្យប៉ែតនៅបើកូនអញខ្វះខាតអីប្រាប់ម៉ែមកណាចាំម៉ែជួយ អត់អីម៉ាក់កូនយកលុយដែលຕົកទិញអីវ៉ាន់ហើយបើកូនជួបអស់ហើយប៉ុណ្ណឹងកូនគិតថាប្រហែលជាគ្រាន់ហើយតែបើសិនជា ខ្វះខាតឬក៏មិនម៉ាចាំមើលកូនប្រាប់ម៉ាក់តាមក្រោយណាម៉ាក់ណាចាំមិនម៉ាកូនឯងប្រាប់ម៉ាក់មកកូនណាចាមែនហើយបងខ្ញុំលឺម៉ាក់និយាយថាពួកវាអត់ប្តឹងយើងហ៎មែនហើយអូន មិនសមមិញប៉លីគេតាក់តងមកបងដែរ គេប្រាប់ថាគេអត់ចង់ចាប់ធំប៉ុសឲ្យម៉ាក់គេត្រូវការប្តឹងយើងឲ្យដល់តុលាការមនុស្សហីមនុស្សអាគ្នានេះឈឺដេកងើបពីខែប៉ែអង្កើតហងហ្នឹងណានៅស្លៀកតែប្តឹងទៀតបើថាត្រូវណាមិនថាអីឯម៉ាក់នេះណាជាអាឡេលើមិនដឹងខ្យល់អីទេជីខុសហើយហ្នឹងណានាំគ្នាតែប្តឹងយើងទៀតម៉ាក់ថាខ្លួនឯងយល់ល្អគោទៅត្រឡប់ទៅពេទ្យវិញទៅណាព្រោះអត់មានអាគេនៅកណ្ដោវុតទេចាម៉ាក់ អញ្ចឹងកូនសុំទៅប៉ែតវិញណាព្រោះត្រូវយកបង្វត់ឲ្យប៉ែតឆែកម្ដងទៀតដែរបងទៅសិនណាបើបាទបងសួស្ដីណាសុខសប្បាយណាកូនណាចាំអ่ะកូនណែតកូនណែតនៅជាមួយប៉ានឹងមកយាយកូនមកព្រោះថាពូពើហើយនឹងម៉ាក់មានការរបបទៅក្រៅណាកូនណា កូនម៉ាក់មានការទៅជួបប៉ូលីសកូនណាខ្លាចប៉ូលីសទេអីកូនណាខ្លាចប៉ូលីសហេកូនណែតស្ដាប់ម៉ាក់ណាម៉ាក់ទៅយកឡានតូចនៅការ៉ាសល្ងាចម៉ាក់មកវិញហើយកូនណែតនៅផ្ទះកូនណែតគុំរឹងរូសកូនណែតធំហើយណាចៅយាយឆាប់មករកយាយមិនណានេះចៅណែតមិនបាច់ទៅតាមម៉ាក់ទេ ចាំម៉ាក់យាយជូនចៅទៅបេះតបែកដៃពូពៅធ្លាប់បេះឲ្យចៅហ៎ នៅក្មួយនៅម៉ាក់យាយហ្នឹងណានេះម៉ាក់ក្មួយរវល់មានការទៅមួយពូទៅអំផ្លែនមកវិញហើយកូនទាំងពីរប្រញាប់ទៅទៅណាបាទនិយាយទៅសិនណាម៉ាក់ម៉ាក់សុខសប្បាយតាមផ្លូវកូនសុំមកអូននេះបុកបងឯងឲ្យស្រួលអួនឬអត់កុំជិះលឿនពេកណាអូនឲ្យចង្កេះអូនឲ្យជាប់អូនបានឯណាចា នេះមិនដឹងថាជាកម្មពីអីទេណោះហេតុអីក៏មានរឿងអាក្រក់អាក្រក់ផ្ទុំផ្ទួនគ្នាអញ្ចឹងជើងរបស់កូននេះមិនតន់នឹងជាផង ហើយឥឡូវប្រពន្ធក៏មានរឿងក្តីក្តាំងជាប់ខ្លួនទៀតម៉ែម៉ែកុំគិតច្រើនពេកម៉ែខ្ញុំគិតថា ទៅក៏ល្អមួយយ៉ាងដែរព្រោះឆាប់បានដោះស្រាយបានឆាប់ឆាប់ម៉ូតូយើងຕົកនៅនឹងយូរពេកវាឆាប់ខូចហ្នឹងម៉ែអត់មានអីរកស៊ីទេឆាប់បានយកម៉ូតូមករកស៊ីវិញណាម៉ែអារឿងម៉ូតូ ខូចឲ្យវាខូចចុះកូន តែសំខាន់ជើងរបស់កូននេះមិនទាន់នឹងជាស្រួលបួហើយត្រូវចំណាយលុយមើលអស់ច្រើនទៀតក៏គ្មានអ្នកទទួលខុសត្រូវម៉ែបានលើប្រពន្ធកូននិយាយថា អាលុយសន្សំនិងលុយរស៊ីទាំងប្រមាណបានយកមកព្យាបាលជើងអស់ហើយឥឡូវនេះត្រូវខាងណកគេបកមកប្តឹងយើងវិញទៀតលោតតែគេប្តឹងយើងឲ្យសងសំណងតើយើងបានអីសងគេកូនម៉ែ ម៉ែក៏ពិបាកចិត្តច្រើនពេកម៉ែយើងអត់មានត្រូវបងលុយបងកាក់អីទេព្រោះយើងអត់មានបានខុសខ្ញុំជឿជាក់ថាតឡាការណាម៉ែគេនឹងចេះវិនិច្ឆ័យឲ្យថាតើអ្នកណាខុសអ្នកណាត្រូវម៉ែជប់គិតទៅម៉ែរាល់ថ្ងៃនេះម៉ែគេមិនដែលលក់ទេកូនអើយអោគុណបនទេវតាដ៏ស័ក្តិសិទ្ធិអើយជួយថែរក្សានឹងការពារកូនចៅផងសូមឲ្យកូនខ្ញុំទាំងពីរនេះឈ្នះក្តីកុំឲ្យចាញ់គេអីសូមតឡាការ រកយុត្តិធម៌ឲ្យគ្នាផងទៅចោះយាយតបេតវ៉ែកនេះម៉ាក់យាយផ្លិចឲ្យម៉ាក់យាយសុំទោសណាចៅចាំតិចទៀតម៉ាក់យាយជូនចៅទៅបេះណាចាអូយម៉ាក់ទុកឲ្យម៉ែអ្នកយកឲ្យណាម៉ែក៏មិនម៉ែកូនអាចខ្លួនឯងបានទៅម៉ែម៉ាក់ម៉ែថាមិនសមទេណា គុណឯងនេះនៅឈឺនៅឡើយទេទុកឲ្យម៉ែអ្នកងូតឲ្យវិញម៉ែម៉ែទៅមើលចៅទៅខាង ក្រៅវិញទៅម៉ែខ្ញុំមួយខ្លួនឯងក៏បានដែរកូនឯងកំភៃនេះកូនឯងមិនបានទេ ព្រោះម៉ែជាអ្នកចង់មុតដោយខ្លួនឯងកូនឯងមិនបានបញ្ជាម៉ែណាម៉ែឆ្ងល់ដល់ហើយរាល់ថ្ងៃនេះហេតុអី កុំម៉ែខំសាងតែអំពើល្អបាយជីមិនបានផលល្អសោះគុណឯងគិតមើលខ្លួនឯងទៅគុណឯងក៏ជាមនុស្សល្អសូម្បីតែសាក់មន់ក្បាលក៏មិនហ៊ាននឹងអាកផងម៉ែម៉ែក៏គិតច្រើនពេកហ្នឹងម៉ែមកពីគេនឹងធ្វើប្រហែលខ្លួនឯងហើយអត់គោរពច្បាប់ចរាចរណ៍ទើបជាបត់ទៅអត់ស៊ីផ្លេហើយប៉ះដល់ខ្ញុំអញ្ចឹងណាម៉ែ ម៉ែម៉ែចានិយាយចឹងដូចស្ងាត់សលេងកូនណែតម៉ែម៉ែសាក់ចេញទៅមើលចៅទីមើលម៉ែមែនតាដូចជាស្ងាត់សលេងទាំងណែឥឡូវកូនឯងនៅអង្គុយហ្នឹងឯណាទុកឲ្យម៉ែទៅមើលទាំងណែនៅក្រៅផ្ទះហ្នឹងណាបាទម៉ែកូនណែតណែតកូនវ៉ាម៉ែម៉ែឃើញទេម៉ែ ម៉ែឃើញកូនទេម៉ែពុទ្ធនេះម៉ែរត់តែម៉ែដាក់ឃើញនេះម៉ែរត់លើផ្ទះសាប់អស់ហើយណាម៉ែកូនណាទៅណាម៉ែម៉ែក៏មិនដឹងថាចៅណែនេះបាត់ទៅណាដែរឥឡូវចេះចុះកូនឯងនៅចាំនឹងណាទុកឲ្យម៉ែទៅតាមរកចៅវិញកូននៅណាម៉ែម៉ែកូនទៅណាបានអត់ម៉ែម៉ែកូនណែអូ natin natin.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 ស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលូអង្គមៀ ADM ដើម្បីភាពឆ្លាតវៃរបស់កូនអ្នកពេលទៅរៀនអ៊ីណាជួយបញ្ជានៅការវិវត្តទៅរកភាពចាស់និងទប់ស្កាត់នៅភាពជ្រីជ្រួញដាច់ឈ្មោះ Selected គុណតម្លៃនៃភាពសម្រិតសម្រាំង Go. ម៉ែក៏កត់ចិត្តខ្លះទៅណាមកឆាប់ទៅសម្រានទៅគុណឯងឆាប់ទៅសម្រាប់មុនម៉ែទៅណាព្រោះម៉ែគ្រាន់តែចង់នៅកំដរចៅឲ្យចៅហូបបាយអស់ចាំម៉ែទៅតាមក្រោយណានេះណែតគេស្លាប់ខ្ញុំ7ថ្ងៃឯម៉ាក់ហើយថ្ងៃនេះណាក៏ផុតថ្ងៃត្រូវសានាងដែរម៉ាក់គិតពីសុខភាពខ្លួនឯងវិញល្អជាងណាម៉ាក់បានញ៉ាំអីមួយអាទិត្យទៅ ព្រោះតម៉ែណាកូនបើថ្ងៃនោះម៉ែមិនឲ្យវត្តជុំខ្លួនឯងទៅទិញសភៅជាមួយនឹងពួកម៉ែក៏គ្មានរឿងបែបនេះកើតឡើងហើយអ្វីដែលសំខាន់មួយទៀតម៉ែនេះបែរជានាំចៅទៅបេះផ្លែស្បៃទៅធ្វើឲ្យចៅម៉ែរបស់ម៉ែមានគ្រោះថ្នាក់ចៅណានេះ មកឈប់បន្ទោសខ្លួនឯងទៀតណាបងវុតបងលេគេមិនបានបន្ទោសមកទេអូទាំងអស់នេះណាគ្មានអ្នកខុសហើយម៉ាក់គ្រប់យ៉ាងណាជារបស់ព្រំលិខិតអត់ទេណាកូនព្រោះម៉ែធ្លាប់ស្ដាប់លោកទេហើយលោកសំដែងថា ព្រំលិខិតណាมันអាចធ្វើឲ្យមនុស្សស្លាប់បានទេកូនតែពេលខ្លះវាអាចជាកម្មផល ដែលមិនល្អរបស់ពួកយើងក៏ថាបានដែរ អត់ទេកូនបើកម្មផលម៉ែគិតថារត់តែមិនអាចទេចំណែករបស់ម៉ែនេះជាក្មេងស្រីដ៏តូចដ៏គួរឲ្យស្រឡាញ់ហើយឆ្លាតទៀតផងគេនៅតូចបែបនេះគេអាចតែសាងកម្មសាងបាបមកពីណាកូន ហើយមួយវិញទៀតកូនវត្តក៏ជាមនុស្សល្អគេមិនដែលចេះតែបៀតបៀនអ្នកណាទេហេតុអីក៏គេត្រូវជួបរឿងបែបនេះ ហេតុអីក៏គេជួបគ្រោះថ្នាក់រហូតដល់ពិការអញ្ចឹងកូននេះម៉ែពិតជាមិនយល់ទេម៉ែគិតអីក៏មិនចាញ់ម៉ែពិតជាវែងព្រាន់អស់ហើយណាកូនទេវតាអើយតើកូនចៅរបស់ខ្ញុំនេះធ្វើអីខុសទៅហេតុអីបានជាមានកម្មពីដល់ថ្នាក់នេះ បានឯណាម៉ាក់ម៉ាក់ឆាសម្រាប់ទៅបើម៉ាក់សម្រាប់បានច្រើនជាងនេះហ៎ម៉ាក់នឹងគិតយល់ បើម៉ាក់នៅតែបែបនេះណាត់គេទៅមិនបានសុខទេព្រោះគេមិនចង់ឃើញម៉ាក់ឈឺទេគេចង់ឃើញម៉ាក់សម្រានបានច្រើនញ៉ាំរបស់ឆ្ងាញ់ឆ្ងាញ់មានកម្លាំងឡើងវិញណាម៉ាក់ណា បងម៉ែខ្លាចនេះម៉ាក់និយាយគេហ្នឹងខ្ញុំអត់យល់ទេនេះអញម៉ែសុំទោសណាកូនគឺកំហុសដែលម៉ែសាងទៅធ្វើឲ្យកម្មពីទាំងអស់នោះធ្លាក់មកលើពួកឯងម៉ែចង់និយាយបែអីណាម៉ែមាននឹងអីម៉ែម៉ែគ្របសាងបាបកម្មកាលពី18ឆ្នាំមុនណាកូន បងការឲ្យហើយចង់យកខ្សែកទៅទៀតអីក៏ឆ្លាតតែឯងបេះគ្មានពេលទៅយកខ្សែកឲ្យប្រូនឯងទេប្អូនខ្សែកវាទុកក្នុងហັບនៅទេអាណោះ ពីម៉ែទាំងអស់បើម៉ែមិនលោភលន់បើម៉ែមិនចង់បានរបស់អ្នកដទៃបើម៉ែមិនអាត្មានិយមក៏គ្មានរឿងបែបនេះកើតឡើងដែរម៉ែពិតជាសោកស្ដាយណាស់កម្មពីពិតជាមានពិតមែនណាកូនមិនចាំជាតិក្រោយទេគឺនៅក្នុងជាតិនេះតែម្ដង បីជីមិនធ្លាក់លើម៉ែតែកម្មពីនោះគឺបានធ្លាក់លើចៅម៉ែណាកូនដៃគ្នាគ្មានកំហុសអីទាំងអស់បានហើយម៉ែមកឈប់ទៅខ្លួនឯងទៀតណាគ្រប់យ៉ាងដែលម៉ែធ្វើគាត់ដើម្បីតែពួកកូនកូនដែរ ទឹកកសោតទៅដល់ម្ចាស់ខ្សែកនោះណាកូនព្រោះម៉ែនេះប៉ັດជាមិនចង់ជាប់ជាពាក់វៈវិនកម្មពីនឹងគេទៅទេណាកូនបាទម៉ាក់ខ្ញុំយកស្របតាមម៉ាក់ណាចាប់ពីថ្ងៃនេះទៅ ពួកយើងនឹងខំប្រឹងធ្វើអំពើល្អណាកូនបាទម៉ាក់ជាពិសេសនោះ គឺរបស់អ្នកដតីដែលមិនមែនជារបស់ខ្លួនបាទម៉ាក់ចាំកូនចាំទុកណា កម្មពៀមានពិតប្រកបមែន ហើយផលដែលអ្នកត្រូវទទួលមិនប្រកាសថាត្រូវរងចាំដល់ចិត្តក្រោយទេជួនកាលកម្មពៀដែលអ្នកបានសាងមិនធ្លាក់មកលើអ្នកប៉ុន្តែវាអាចនឹងធ្លាក់ទៅលើកូនចៅអ្នកឬគ្រួសាររបស់អ្នកនៅថ្ងៃណាមួយដូច្នេះសូមវាងចាកអំពើអាក្រក់ទាំងឡាយនិងកសាងអំពើល្អឲ្យបានច្រើនដើម្បីជាផលសម្រាប់ខ្លួនឯងនិងមនុស្សជុំវិញខ្លួន។ ទាំងបច្ចុប្បន្ននិងបន្ត